Man U ចង់បាន Frankie De Jong តាក់ទងនឹង Frankie De Jong កីឡាករ40រោនជាតិហូឡង់រូបនេះទើបតែជួយក្រុមជម្រើសជាតិហូឡង់បានសបុតយន្តហោះទៅកាន់ FIFA World Cup 2022នៅកាតារួចរាល់ហើយក្នុងនាមលេងបម្រើឲ្យជាតិក៏ប៉ុន្តែការលេងនៅក្លឹបអាជីពបាសេឡូណា នៅមិនទាន់អាចយកជាសាច់ការបានទេក្នុងរយៈពេលដែលគាត់មកលេងឲ្យបាសេឡូណានេះក្រៃលោថាលោករ៉ូណាល់ខូមែនដែលជាគ្រូចាស់របស់បាសេគាត់អត់ចេះប្រើ Frankie De Jong ក៏ថាបាន គាត់ថា Frankie De Jong នៅក្នុងភ្នែកក្លឹបដតីគឺគាត់ជាកីឡាករល្អមួយរូបហើយក៏ប៉ុន្តែ ការមកដល់របស់ Xavi ក៏ឃើញថាលឺសូលហៀងលហៀងថានឹងចង់លក់ Frankie De Jong ចេញដើម្បីយកលុយខ្លះទិញកីឡាករដែល Xavi ស្រឡាញ់ពេញចិត្តខ្លួនឯងយកមកពោះ Frankie De Jong មិនមែន Xavi អ្នកទិញមកទេ គាត់លេងល្អមិនមិនមិនអត់ល្អរៀងមើលឃើញគាត់ល្អតែមិនតន់ដល់កម្រិតផងអត់តន់ដល់កម្រិតមួយថាល្អដែលខ្លាំងដែលមើលទៅក្នុងកម្ពូលចំណោមខ្សែបម្រើឆ្នាំឆ្នាំអត់តន់មែនយូឬសូត្រៀមជាង50លានជាង50លានអឺរ៉ូ55លានអឺរ៉ូដើម្បីស្នើទៅបាសេទិញយក Frankie De Jong យកមកជំនួសប៉ូលប៉ុកបាព្រោះប៉ូលប៉ុកបាគេគេវិភាគឲ្យថា ភាគរយខ្ពស់ណាស់រដូវកាលក្រោយប៉ូលប៉ុកបានឹងចាក់ចេញ free transfer มันមានតម្លៃទេដោយសារតែ menu ស្ថិតក្នុងវិបត្តិដែលថាវិបត្តិ crisis បច្ចុប្បន្ននេះគឺវិបត្តិគ្រូបង្វឹកហើយនឹងមិនស្ថិតក្នុងចំណោម top 4អាចនឹងប្រឈមមិនបានលេង Champions League រដូវកាលក្រោយដូច្នេះពុកបាគឺជាកីឡាករមិនមែនជាកីឡាករដែលស្រឡាញ់ក្រុមបដោដាច់អីទេពុកបាគឺរោតែកន្លែងសុកសវលប្រកបដែរទេបាទអញ្ចឹងគេមើលឃើញថាគាត់អាចនឹងចេញច្រើនជាងនៅអញ្ចឹងមែនយូត្រូវរកកង់សកួរទុកជំនួសពុកបាហើយ ចឹងប៉ុកបាដែលចេញទៅទៅរៀលទៅជួបន្ទូអានឹងរឿងរបស់គាត់ពីរក្លឹបហ្នឹងពាក់ព័ន្ធមួយគាត់ខ្លាំងជាងគេហើយការពីអឺទីផ្សារដោះដូរចិត្តបើកទ្វារនោះគឺមានក្លឹប PSG មួយទៀតដែលតាមទិញតាមអីគាត់ដែរនោះណាបាទអញ្ចឹង3ក្លឹបហ្នឹងរឿងមួយទៀតគឺតាក់ទងលីវភូលដែលមានពាក្យចោមអារ៉ាពី3ថ្ងៃចុងក្រោយនេះគឺវិលមកវិញតាក់ទងនឹងរឿងលីវភូលជាមួយអឹមបាប៉េ ព័ត៌មានដែលយើងទទួលបានចុងក្រោយគឺថាលីវើពូលក៏ត្រៀមរហូតដល់30លានអឺរ៉ូក្នុងការចាយទៅលើប្រាក់ឈ្នួលរបស់អឹមបាប៉េក្នុងមួយឆ្នាំមួយឆ្នាំគាត់នឹងត្រៀម30លានអឺរ៉ូឲ្យទៅអឹមបាប៉េបើសិនជាអឹមបាប៉េមកចូលរួមជាមួយនឹងលីវើពូលពិតមែនស្ថានភាពអឹមបាប៉េក៏អត់ខុសគ្នាជាមួយនឹងស៊ីដានដែរដោយបងប្អូនបានជ្រាបហើយថាកិច្ចសន្យារបស់អឹមបាប៉េជាមួយនឹង PSG គឺនឹងត្រូវអស់សុពលភាពនៅ ពេលដែលរដូវកាលនេះបញ្ចប់ យើងអំពេលនឹងអាចដើរចេញ free បាទអំពេលនឹងដើរចេញ free ពី PSG គាត់ទៅ Real ឬក៏ទៅ Liverpool អត់ទាន់ដឹងទេប៉ុន្តែក៏គាត់បានប្រឡយហើយថាគាត់ស្រឡាញ់ Real ហើយ Real គេគិតថា គឺជាក្រុមដែលនឹងទទួលបាន Mbappe free ឥឡូវនេះ Liverpool ដែលធ្លាប់លឺសូមានចចាមអារ៉ាមួយ Mbappe ដែរ ថានឹងត្រៀម30លានអឺរ៉ូច្រើនណាស់ណាបាទក្នុងរដូវកាលឲ្យទៅម៉ាប៉េដើម្បីឲ្យគាត់មកចូលរួមមួយលីវើពូលក៏ប៉ុន្តែតាមទម្លាប់របស់ លីវើពូលដូចជាអត់ដែរបានចាយលុយច្រើន ទៅលើកីឡាករបែបនេះទេអាហ្នឹងគេហៅថាវប្បធម៌របស់លីវើពូលកន្លងមកណាតែបើសិនលីវើពូលហ៊ានចាយលុយលើប្រាក់ឈ្នួលលើអីដល់ខ្ពស់ប៉ុណ្ណឹងមែនវាជារឿងមួយដែលផ្ទះផ្អើលមែនតើបាទសម្រាប់អ្នកគ្រប់គ្រងលីវើពូលហើយនឹងខ្ញុំដែលធ្លាប់តាមដានបាល់ទាត់លីវើពូលកន្លងមកដែរ មិនមែនថារឿងហ្នឹងមិនអាចកើតមានទេព្រោះទោះបីតែកីឡាករដែលថ្លៃក៏លេងភូមិមិនដែរទិញផងតែទិញចំនួន Alison Baker ហើយនឹង Van Dijk នេះទិញ170 70លានជាង70លានជាងពីរនាក់ហ្នឹងបាទក្រោយពីហ្នឹងមិនដែរទិញកីឡាករណាថ្លៃដល់ហួស60លានអីទេ Liverpool អត់ទេឃើញតែចំនួនហ្នឹងចេះចាយលុយព្រោះតែឈ្នះពៀនឈ្នះអីផងណាបាទគីឡូវាការកែប្រែមិនមែនមនុស្សចេះនៅអញ្ចឹងរហូតទេបាទអញ្ចឹងគឺ សួរថាលទ្ធភាពអឹមបាប៉េអាចទៅលីវភូលបានឬក៏អត់ខ្ញុំថាហ្នឹងក៏នៅតែជានៅតែមានលទ្ធភាពអញ្ចឹងព្រោះអ្វីអ្វីវាអត់ទាន់បានកើតមានឡើងណាអញ្ចឹងយើងនៅ guess យើងនៅ predict នៅនៅ forecast ទាំងអស់ហ្នឹងតាមសម្ដីរបស់ Messi គេសម្ភាសមួយដែរ Messi គាត់និយាយថាគាត់សប្បាយចិត្តដែល Mbappe សម្រាប់ចិត្តជ្រើសរើសនៅជាមួយនឹង PSG មួយរដូវកាលមួយរដូវកាលនេះដែលគាត់មកលេងហ្នឹង គាត់សប្បាយចិត្តឃើញឃើញមេស៊ីមកហ្នឹងអឺឃើញឃើញអបពេលព្រមនៅលេងនៅ PSG អំឡុងពេលគាត់មកដល់ហ្នឹងតែក៏គាត់អត់ដឹងចិត្តអឹមបាប៉េដែរគាត់ថាអ្វីអ្វីទាំងអស់គឺគ្មាននរណាម្នាក់ដឹងទេសូម្បីតែមិត្តរួមក្រុមរបស់អឹមបាប៉េនៅក្នុងក្រុម PSG រាល់ថ្ងៃហ្នឹងក៏ដោយគ្មានពីណាដឹងថាក្នុងចិត្តអឹមបាប៉េគាត់គិតអីគាត់ចង់នៅបន្តឬក៏គាត់ចង់ចេញទេមេស៊ីគាត់និយាយចឹងណាព្រោះគាត់ទៅមកស្គាល់អឹមបាប៉េបានមួយរដូវកាលអញ្ចឹងគាត់មិនច្បាស់ មិនច្បាស់លាស់ដែរមួយមកពេលអញ្ចឹងអញ្ចឹងគាត់និយាយអញ្ចឹងថាមិនបាច់សួរខ្ញុំទេព្រោះអ្វីៗគឺស្ថិតក្នុងខួរក្បាលរបស់ MAP គាត់ចង់ចេញរឿងរបស់គាត់គាត់មិនចង់គាត់បើគាត់បន្តនៅ PSG ក៏ Messi សុវ័យចិត្តព្រោះគាត់គិតថា Mbappe គឺជាក្មេងមួយដែលលេចធ្លោខ្លាំងអញ្ចឹង Real Madrid ជាក្លឹបដែលចង់បាន Mbappe ខ្លាំងជាងគេហើយ PSG នឹងហើយដែលចោទ Real Madrid ថា គឺជាក្លឹបដែលខូច បាទចង់បាន Mbappé free ពីណាពីណីអត់ដាក់សំណាទេតែពេលចុងចិត្តទីសារអត់ដូរបិទទ្វារឲ្យឲ្យដូចម៉ានកានោះ150 150លាន150លានអញ្ចឹងអាទីសារចិត្តដល់ដូរចិត្តបិទទ្វារនឹងខ្ញុំភ្លេចបាត់ទៅចោតថាបើសិនជាចង់បានពិតមែនមិនឲ្យពេលអាថ្ងៃចិត្តបិទទ្វារបថុចញុតអញ្ចឹងទេបាទធ្វើឲ្យគេពិបាកសម្រាប់ចិត្តអញ្ចឹងទេព្រោះវាមានតែផ្លូវពីរទេបើអ្នកឯងអត់លក់ទៅរៀលតិចបានតែបើអ្នកឯងលក់ ឆ្នាំក្រោយអមពេដើរចេញមក free transfer បាទអញ្ចឹងតម្លៃខ្លួនអមពេប្រហែលចង់200លានបាទអញ្ចឹង PSG ថាគេក៏មានលុយដែរទុកចិត្តឲ្យលេងចប់កុងត្រាចេញទៅ free ហ្មងតារៀលឲ្យរបៀបថាចង់ឆ្លាតឲ្យឲ្យចិត្តដល់ថ្ងៃដល់លោវត្តទ្វាបានឲ្យថ្លៃ150លានអញ្ចឹង PSG ឲ្យតិចពេកគេមិនលក់គេអត់លក់ រៀលថាហ្នឹងហ្នឹងអ្នកឯងអត់លក់ទេណាអ្នកឯងអត់លក់ទេខ្ញុំឲ្យថ្លៃហើយអ្នកឯងអត់លក់អញ្ចឹងអូខេចប់ដើការហ្នឹងមកពេលគាត់ចេញ free អញ្ចឹងមកលីភូឃើញចេញ free អញ្ចឹងអេអត់អស់ថ្លៃទេប្រងឲ្យឯងមួយខែ130លានមកដល់គីឡូមកខ្ញុំតែគាត់ខ្ញុំគាត់ថាគាត់អត់ទៅលីភូទេក្លឹបដែលគាត់ទៅចេញពី PSG គឺគាត់ទៅរៀលមកពេលណាមកគាត់ទៅរៀលបាទនឹងការគិតការវិភាគរបស់ខ្ញុំខ្ញុំឃើញអញ្ចឹង អឺរឿងតាក់ទងនឹងថ្លៃដោះដូរនេះអានឹងវាធម្មតាគេចង់និយាយថាយើងបើយើងមានក្រមសីលធម៌ real coach ហើយនិយាយទៅដូច PSG និយាយ real coach យើងមានក្រមសីលធម៌អឹមបាប៉េ PSG ខំចិញ្ចឹមបើប្រាក់ខែឲ្យច្រើនណាស់បាទហើយគាត់នឹងមានគុណភាពបើមិនជាយើងដឹងថាអឹមបាប៉េចង់ទៅក្លឹបយើងយើងគួរឲ្យថ្លៃដែលសមរម្យឲ្យគេព្រោះគេគេបានចាយលុយទៅលើអឹមបាប៉េច្រើនណាស់ អញ្ចឹងបីបាច់ថែរក្សាបដិបដាលបើកប្រាក់ខែប្រាក់អីឲ្យអំពេច្រើនអញ្ចឹងយើងគួរតែឲ្យថ្លៃគ្នាសមរម្យបាទបើថាគ្នាទា200លានយើងឲ្យ180 100អីចឹងទៅឧទាហរណ៍ណាកុំឲ្យថ្លៃដែលគ្នាលក់អត់បានហើយអាងចាំត្រង់យកដឹងតែកាឡាហ្នឹងកាឡាត្រង់យកបាទហ្នឹងចឹងបាទហ្នឹងរឿងរៀលមួយ PHC មួយ MAP រឿងហ្នឹងបាទតែរឿងអនាគត MAP ខ្ញុំមើលទៅគឺទៅនេះបាទអត់មានទៅអត់មានរឿងទៅ លីពូលទេមិនថាអត់បានទៅតែភាគច្រើនគឺទៅរៀលច្រើនជាងបាទឬមួយទៀតគឺតាក់ទងទៅនឹងរៀលដកខ្លួនចេញពីការបញ្ចេញទិញ Erling Haaland Erling Haaland មួយរយៈនេះក៏មានចចាមអារ៉ាមដែរហើយក៏គេ ក្នុងការវិភាគគឺ ថា គេគិតថា Erling Haaland នឹងចាក់ចេញ ពី Dortmund នៅរដូវកាលក្រោយបាទ ហើយហេតុអីបានថាអឺលីងហាឡាន់រៀបដកខ្លួនចេញពីការបញ្ចេញទិញអឺលីងហាឡាន់តើមានមូលហេតុអីបាទតាមរយៈសារព័ត៌មានប្រហែលថ្ងៃមុននេះគឺជាចាមរាមណាបាទមិនមែនថាជារឿងពិតប្រាកដអីទេ បើសិនជាអឹមបាប៉េទៅក្រុមរៀលប៉ូប៉ុកបាទៅក្រុមរៀលនោះរៀលនឹងមិនសម្រេចចិត្តទិញអឺលីងហាឡាន់ទេ បាទដោយសារតែអ្នកទាំងពីរនេះគឺគ្រប់គ្រាន់សម្រាប់រៀលហើយហើយមួយទៀតបើសិនជារៀលមិនអាចលក់5000ចេញទេកាន់តែអត់ទៀតណាព្រោះ5000ជាប់គាំងមួយរឿងប្រាក់ឈ្នួលហើយ5000ដូចថាលឺសូឆេស៊ីយកទៅវិញយកទៅធ្វើស្អីខ្ញុំមើលទៅវាទៅរួចបាទចាំបារាមវាចេះទៅលឺតែខ្ញុំសួរថាយកទៅធ្វើស្អីបើបើ5000ឈឺងេះងេះនេះលេងលេងឈឺលេងលេងឈឺតិចឈឺតិចឈឺហ្នឹងទៅធ្វើអី បាទអញ្ចឹងមិនមែនរៀលថាអត់ចង់បានទេប៉ុន្តែ ទី1ចឹងទី2តាក់ទងនឹង financial fair play និង វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបយើងឃើញក្លឹបបាសេនៅក្នុងក្លឹបនៅអេស្ប៉ាញរៀលក៏ដោយបាសេក៏ដោយក៏ជួបវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំនេះអញ្ចឹងមិនអាចយកទាំងអឹមបាប៉េមកផងយកទាំងហាឡាន់មកផងទេប្រាក់ឈ្នួលគឺវាអត់សមតលទេបាទអញ្ចឹងត្រូវបោះចោលមួយអញ្ចឹងរៀលអាចដកខ្លួនចេញពី Erling Haaland ហើយ Erling Haaland ក៏មានបំណងប្រាថ្នា ចង់ទៅលេងនៅអង់គ្លេសច្រើនជាងអេស្ប៉ាញដែរតែគេគិតនឹងវិភាគចុងក្រោយនេះគេគិតថាគាត់នឹងអាចដើរតាមផ្លូវឪពុករបស់គាត់អាចមកចូលរួមនៅលេងនៅអង់គ្លេសជាមួយ Man U Man City Liverpool ឬក៏ Chelsea ជាដើមឡាក់ឡាក់តែក្លឹបដែលគេគិតថាគាត់អាចទៅគេគិតថាអាចបើសិនជាបើសិនជា Man City អត់អត់អត់ទិញបាន Kane ទេនោះប្រហែលជា Man City តាក់ទោ Erling Haaland ហើយ បាទរដូវកាលក្រោយហ្នឹងព្រោះពុកគាត់លោករ៉ូតហាឡានហ្នឹងក៏ធ្លាប់លេងនៅ Man City ពីមុនមកដែរបាទវាអាចជាអត្តពលឲ្យគាត់បន្តហ្នឹងហើយនេះរឿងអេលីងហាឡានបាទខ្ញុំមានប៉ុណ្ណឹងការអាប់ដេតថ្មីចុងក្រោយទៅទៅអនាគតរបស់អេលីងហាឡានអញ្ចឹងឧទាហរណ៍ឥឡូវអេលីងហានក៏តម្លៃផ្ទេរបស់គាត់ក្នុងទីផ្សារអត់ដូរហាងឆេងរបស់គាត់ចង់និយាយថាហាងឆេងអេលីងហាឡានឡើងប្រហែលហើយបានដល់ពេលនេះបាទខ្ញុំឆែកមើលបន្តិច អេបាទបើកអ៊ីនធឺណិតវា slow ទៀតតែតម្លៃផ្ទេរបស់គាត់យើងឃើញថាខ្ទង់75លានអីហ្នឹងព្រោះចង់លក់លឹះហ្នឹងក៏អត់បានដែរព្រោះតាមកិច្ចសន្យារបស់អេលីងហាឡានមួយដតម៉ាន់ក្រោមត្រឹម2ឆ្នាំឡើងគឺបើសិនជាអេលីងហាឡានចង់ចេញត្រូវលក់ត្រឹម75លានឯងអត់អាចលក់លើស100លានឡើងទេហ្នឹងលក្ខខណ្ឌណាបាទលក្ខខណ្ឌរបស់ Erling Haaland ជាមួយនឹង Dortmund គេនិយាយចឹងត្រឹម75លានអឺរ៉ូទេ ទោះបីជាដតម៉ាន់ចង់លក់លើសហ្នឹងក៏ក៏បើចង់លក់លើសហ្នឹងក៏លក់ទៅអត់អីទេឲ្យតែក្លឹបក្លឹបគេព្រមទិញណាអាហ្នឹងគឺអ្នកឯងក្លឹបក្លឹបគេព្រមទិញក៏លក់ទៅប៉ុន្តែបើក្លឹបគេអត់ព្រមទិញត្រូវហើយឲ្យលីងហាឡានចង់ចេញត្រូវលក់តម្លៃប៉ុណ្ណឹងឲ្យឲ្យឲ្យឲ្យបានព្រោះលីងហាឡានចង់ចេញបាទតែតម្លៃទីផ្សាររបស់គាត់គឺ150លានអឺរ៉ូណាមកហាងឆេងដែលចង់និយាយថានេះតម្លៃហាងឆេងដែលដែលគេវិភាគមើលទៅក្នុងចន្លោះហ្នឹង បាទតែបើតម្លៃដែលក្នុងក្លោកកិច្ចសន្យាជាមួយ Erling Haaland ជាមួយ Dortmund អាហ្នឹងត្រឹម75លានអឺរ៉ូទេ នៅគិតកងត្រា4ឆ្នាំចឹងឆ្នាំទី2គាត់លេងបាន2ឆ្នាំហើយចឹងឆ្នាំទីចាប់ពីឆ្នាំទី3ឡើងទៅគាត់ចេញក្លឹបដែលចង់បានបើគេឲ្យថ្លៃអាហ្នឹងស៊ីសងនឹងឯងចរចាមួយក្លឹបថ្មីទៅគេព្រមក៏ព្រមទៅមិនព្រមត្រូវលក់ចេញថ្លៃទាបបំផុត75លានអឺរ៉ូដើម្បីឲ្យគាត់បានចេញ ព្រោះថ្លៃផ្ទៃយើងការប្លុកកីឡាករឲ្យចេញដែរណាឧទាហរណ៍អឺលីងហាឡានក៏ចង់ចេញឆ្នាំក្រោយក្លឹបផ្សេងផ្សេងគេឲ្យក្រុមតម្លៃដែលឡនបានចង់បានឲ្យ100ឲ្យ80លានឲ្យ90លានដល់បានថាលក់អត់បានលក់អត់បានអានឹងឆ្នាំទី1ឆ្នាំទី2ក្នុងកិច្ចសន្យាតែចាប់ពីឆ្នាំទី3បើសិនជាហាឡានគាត់ចង់ចេញថាអូខ្ញុំចង់ចេញក៏ប្រាប់ក្លឹបថាខ្ញុំចង់ចេញត្រូវគាត់លក់គាត់ក្រុម75លានបាទនេះគឺជា close មួយនៅក្នុងកិច្ចសន្យា ដល់ម៉ាំមួយលីងឡើយហាក់ទីហ្វុងថា Fabrizio Romano Haaland his dream he want to play for Real Madrid តែលីកដែលគាត់ចូលចិត្តអង់គ្លេសឥឡូវ Real ដកខ្លួនចេញបើ សិនជាចចាមអារ៉ាមដែលថា Real ដកខ្លួនចេញពីការបញ្ចេញទិញ Haaland ពិតមែនវាគឺជាឱកាសរបស់ក្រុមនៅអង់គ្លេសព្រោះ Haaland ក្លឹបណាក៏ស័ក្តិសមសម្រាប់គាត់ដែរបងប្អូនអាយុ បច្ចេកទេសកម្លាំងការលេង potential របស់គាត់គឺសក្តានុពលរបស់គាត់ក្លឹបណាក៏ស័ក្តិសមសម្រាប់គាត់ដែរចំនួនជាច្រើនសួរខ្ញុំថាបងតើថាឡាន់ស័ក្តិសមជាមួយក្លឹបណាជាងគេក្លឹបណាក៏ស័ក្តិសមសម្រាប់គាត់ដែរគាត់លេងប៉ុណ្ណឹងគាត់លេងឲ្យក្លឹបណាមិនបានខ្ញុំសួរគុណភាពគាត់ប៉ុណ្ណឹងលេងឲ្យក្លឹបណាក៏បានដែរខ្លាចតែគាត់រើសក្លឹបត្រូវលេងឲ្យ មិនបាច់ទៅតោម្នាក់មកគាត់ថាអូនេះឯងសំមួយក្លឹបខ្ញុំហ្នឹងនេះឯងសំមួយក្លឹបសំទាំងអស់គុណភាពសារយុទ្ធក្នុងប្រអប់ប៉ុណ្ណឹងឯប៉ុណ្ណឹងអត់បាច់រើសទេអញ្ចឹងមកថារបស់ល្អរបស់ល្អហើយបាទរបស់ល្អបាទ The League អាចមក Chelsea អត់ The League រវាង Juventus យើងឃើញថាឥឡូវនេះ Real ចាប់ផ្ដើមបើកការចរចាជាមួយនឹង Rudiger សារជាថ្មីម្ដងទៀតហើយ ក្លឹប2មានរៀលម៉ាឌ្រីតហើយនិងបាយ៉ឺនតែរៀលមកមុនគេរៀលពងចរចាមួយឆេលស៊ីមុនគេជាមួយនឹងរ៉ូឌីហ្គើបាយ៉ឺននៅឈោអែបគៀនចាំមើលថារៀលចរចាទៅបាយ៉ឺនចូលមកម្ដងណាហើយវ៉ាន់អឺម៉ាធីសដេលីករបស់ក្រុមយូវិនទូសនេះគាត់មានចំណាំថាអាចមក Chelsea តែ Chelsea មាន option មួយទៀតគឺ Hule Konde តែ Hule Konde ក៏មានចំណាំថាអាចនឹង តាក់ទងជាមួយ Man U ដែរព្រោះ Man U ចង់ដូរប្រធានក្រុម Harry Maguire ចេញបាទដូរប្រធានក្រុម Harry Maguire ចេញណាទូលេខុនដេរបស់ Sevilla ណាបាទនឹងវាមានពីរផ្លូវអញ្ចឹងហើយព័ត៌មានមួយទៀតតាក់ទង Man U ដំណឹកឃើញបាទតាមចុះផ្សាយប្រហែលម៉ោងមុនហ្នឹងថា Man U ចង់បាន Neymar ពី PSG ចង់បាន Neymar ពី PSG តើតើ Neymar ចង់មកអត់យើងមើលប៉ុណ្ណេះទៅដឹងហើយបាទគាត់ថា Man U បោះ សំដីទៅឬមួយក៏យ៉ាងណាយ៉ាងណាខ្ញុំមិនដឹងទេគាត់ថាបើវិញញូចង់បានណេម៉ាដូចជាអត់ប្រយោជន៍អីទេតែខ្លះវិភាគថាណេម៉ាគាត់ចាស់ហើយគាត់លេងធ្លាក់ហើយវាអត់លើសរ៉ាស្វតលើសាន់ឈួយប្រហែលហើយមួយនេះទៀតណេម៉ាគាត់ដូចគាត់មិនចង់ចេញផងទៅគាត់ពងឥឡូវពងអឺបានបានមិត្តជិតស្និទ្ធគាត់អឺមេស៊ីមកហើយបាទមើលទៅអាអាលទ្ធភាពដែលអាចចាក់ចេញពី PSG ទៅចូលរួមមួយ Man U វាអត់មានឃើញផ្លូវច្រើនណាណា បាទมันអាចបិទនិយាយថាបិទទេតែវាអត់មានច្រើនបាទហ្នឹងចឹង